ស្រឡាញ់មិនជាអាចភ្លេចបានមែនទេ ដូចជារឿងខ្ញុំនឹងគេនឹងក្រុមពេលបំភ្លេចមិនបានខំព្យាយាម Woo!

ប់ស្រលាញ់ខ្ញុំខ្លាំងពេកពេលដែលនៅក្បែរគ្នាកន្លង